បាទសួស្តីបងប្អូន ពីខ្ញុំខ្មែរ Simple Life បាទបាទព្រឹកនេះថ្ងៃល្អមែនទែនបាទមិនដាច់ចិត្តនៅក្នុងផ្ទះក៏ចេញមកក្រៅបាទបងប្អូន តែចង់ឲ្យបងប្អូនមើលនេះបងប្អូននេះផ្លែទលាប់បាទផ្លែទលាប់ធម្មជាតិបាទទលាប់នេះខ្ញុំបាទផ្លែច្រើនមែនទែនបងប្អូនមើលមើលបាទ ហេតុអីបាទខ្ញុំចង់ឲ្យបងប្អូនមើលវាដល់ខែយើងត្រូវញ៉ាំហើយបាទនេះបាទមើលខាងនេះផ្លែច្រើនមែនតើតែតែរបស់ដែលផ្លែច្រើនបងប្អូនវាមានផលមួយយ៉ាង ផ្លែវាច្រើនព្រោះខ្ញុំជិលបេះវាចោលឆ្នាំនេះបាទផ្លែច្រើនតែ វាអត់ធំបងប្អូនអានេះគឺ ធម្មជាតិសុទ្ធសាធហើយបងប្អូនណាអត់មានដាក់ជីដាក់អីទេណាព្រឹកមិញហ្នឹងគេបេះអស់មក មកកត្រកធំហ្នឹងបាទអាមែកខ្លះដែលវាមិនមានផ្លែច្រើនវារាងធំធំតិចអាខ្លះអាមែកខ្លះវាផ្លែច្រើនពេកបាទវាអត់ធំទេបងប្អូនបាទនេះវាចិត្តដល់ដល់នេះដូចអានេះបាទមកថែងវាដូចផ្លែអត់សូវច្រើន ផ្លែមួយមួយតែវាធំធំបាទហើយអាមែកខ្លះវាផ្លែច្រើនដូចនេះឯងនៅក្នុងមលុបវាមិនទាន់ទុំទេបាទផ្លែច្រើនពេកវាអត់មានអុយអត់ធំបាទ ព្រោះអីព្រោះរបស់វាធម្មជាតិហ្នឹងបាទវាយើងអត់ដាក់ជីដាក់អីទុំឆ្ងាញ់អានេះបងប្អូនអាពូជដែលឆ្ងាញ់ជាងគេអានេះតែជាគៀលប៉ុណ្ណឹងប៉ុណ្ណឹងបងប្អូនញ៉ាំបានទេចាំមើលដល់អាហ្នឹងតែតែតែប៉ុណ្ណឹងទៅញ៉ាំបានណានេះបងប្អូនមើលខ្ញុំញ៉ាំអត់ដល់អត់មានក្រល់ងាយមែនចឹងផ្អែមផ្អែម ផ្អែមខ្លាំងមកហើយអាពូជផ្សេងវាវាមាន អាចត់បងប្អូនថាអូមកបើលើវាផ្លែអាពូជផ្សេងតែមិនទុំតែមិនទុំដល់ទុនគឺញ៉ាំអត់កើតអានេះអាឆ្ងាញ់ទីទីបំផុតហ្មងបាទគឺញ៉ាំពេលឡូវម៉ាច់បងទុំដល់ក្រហមលឿងហ្នឹងជូសមកជូសមកកំដើម ស្កាញ់ណាបងប្អូនធ្វើធម្មជាតិខ្ញុំអត់មានដាក់ជីដាក់អីទេដាំញ៉ាំខ្លួនឯងដាក់ជីវាទៅអីតែមិនដាក់ជីហងផ្លែញ៉ាំមិនអស់រំដាក់ទៀតផ្លែប៉ុន្តែនៅស្រុកនេះក៏មិនថោកដែរបងប្អូននេះបាទមើលបងប្អូនដល់ហើយនិយាយពីផ្លែមើលផ្លែនៅផ្លែតាមស្នាមញ៉ាំអត់អស់ទេឃើញគាត់ដើមទូចទេ ដើមមិនធំបានតែប្រហែលឆ្នាំអរគុណច្រើនដែលបាទមើលវីដេអូចង់មានស្អីបាទបងប្អូនអបសុកនេះមានតែអញ្ចឹងអាហ្នឹងដែលក្រោយផ្ទះយើងក្រោយផ្ទះយើងដាំទៅវាដូចថារបស់ដែលយើងញ៉ាំអាចញ៉ាំប្រចាំថ្ងៃបានអាហ្នឹងវាអញ្ចឹងមានអីញ៉ាំមិនអស់មានបេះចែកពួកម៉ាក់ពួកភឿនអីហ្នឹងអត់មានស្អីទេបាទ ដល់ស្កោហ្នឹងបាទបាទចឹងអត់មានការអីបងប្អូនបាទអរគុណច្រើនដែលបានជួយមើលវីដេអូបាទអូខេបាយបាយ